មជ្ឈមណ្ឌលហត្ថការរបស់ HR Cambodia HR Cambodia Training and Development Center វគ្គជំនាញការគ្រប់គ្រងលើស្តង់ដារនៃ ទំនួលខុសត្រូវសង្គម Social Compliance Management Cost ក្រុមកិច្ចសហការរវាង HR Cambodia ជាមួយនឹងក្រុមហ៊ុន 3S Group Business Solution គោលបំណងអ្នកចូលរួមនឹងទទួលបាន1គោលគំនិតរបស់ CSR 2កម្រិតនៃការទទួលខុសត្រូវសង្គម3 នៅក្នុងវិស័យឧស្សាហកម្មផ្សេងគ្នា3លក្ខខណ្ឌតម្រូវផ្សេងផ្សេងគ្នា នៃភាគីពាក់ព័ន្ធនានា4លក្ខខណ្ឌតម្រូវក្នុងស្រុកធៀបទៅនឹងបទដ្ឋានអន្តរជាតិ5ផ្នត់គំនិតជាសវនកររបស់ CSR 6មូលដ្ឋានគោលនៃ របៀបគ្រប់គ្រង ការទទួលខុសត្រូវសង្គមប្រកបដោយនិរន្តរភាពអត្ថប្រយោជន៍ អ្នកចូលរួមនឹងទទួលបាន1ស្វែងយល់យ៉ាងស៊ីជម្រៅពីលក្ខខណ្ឌតម្រូវអនុវត្តតាមក្នុងឧស្សាហកម្ម2ផ្ដល់ចំណេះដឹងដល់សិក្ខាកាមលើការអភិវឌ្ឍជំនាញសម្រាប់រៀបចំផែនការសវនកម្មអនុលោមតាមច្បាប់និងទៅតាមស្តង់ដារនៃលក្ខខណ្ឌតម្រូវផ្សេងផ្សេង3សិក្ខាកាមអាចយល់បន្ថែមទៅលើការរៀបចំឯកសារសម្រាប់ស្នើសុំវិញ្ញាបនបត្រស្តង់ដារអន្តរជាតិនានាអ្នកដែលអាចចូលរួមបានមាន 1មន្ត្រី មុខងារទទួល ខុសត្រូវលើលក្ខខណ្ឌតម្រូវតាមស្តង់ដារនិងធនធានមនុស្សរបស់ក្រុមហ៊ុនទូទៅ2មន្ត្រី គ្រប់គ្រងថ្នាក់កណ្ដាល3អ្នកធ្វើអាជីវកម្មជាពហុវិស័យឬមានក្រុមហ៊ុនច្រើន4មន្ត្រី គ្រប់គ្រងជាន់ខ្ពស់ដែលមានបំណងចង់បង្កើនចំណេះដឹង លើលក្ខខណ្ឌតម្រូវតាមស្តង់ដារ5និស្សិតដែលកំពុងសម្លឹងមើលមុខងារសវនកម្មអនុលោមលើលក្ខខណ្ឌតម្រូវការស្តង់ដារច្បាប់ការងារ និងបទដ្ឋានលើការទទួលខុសត្រូវផ្នែកសង្គមរបស់ក្រុមហ៊ុនឯកជនរោងចក្រសហគ្រាសក្រុមហ៊ុនទិញលក់និងវិស័យផលិតកម្មផ្សេងៗកាលបរិច្ឆេទនិងតម្លៃសិក្សាចូលសិក្សាថ្ងៃទី13ខែវិច្ឆិកាបញ្ចប់នៅថ្ងៃទី5ខែធ្នូឆ្នាំ2015តម្លៃសិក្សានិងអបហាតម្លៃសិក្សា300ដុល្លារចុះឈ្មោះមុនថ្ងៃទី1ខែវិច្ឆិកាឆ្នាំ2015បង់ត្រឹមតែ270ដុល្លារ សិក្ខាកាមធ្លាប់សិក្សាវគ្គជំនាញក្នុងឆ្នាំ2014និង2015អបហា25%ចុះឈ្មោះ5នាក់បន្ថែមម្នាក់ជូនដោយឥតគិតថ្លៃទីតាំងនិងទំនាក់ទំនងអាស័យដ្ឋាន អាគារ B សាកលវិទ្យាល័យទុនធានមនុស្សជាប់ខ្លោងទ្វារខាងត្បូងវត្តមហាមន្ត្រីសង្កាត់អូឡ িম্প ិកខណ្ឌចំការមនរាជធានីភ្នំពេញលេខទូរស័ព្ទនិងទំនាក់ទំនងតាមសារអេឡិចត្រូនិក website មានដូចខាងក្រោម ចំនួនទី1វគ្គជំនាញថ្មី សម្រាប់ក្រុមហ៊ុនឯកជនក្នុងប្រទេសកម្ពុជារស់រានឡើងចំនួនមានកំណត់សូមអរគុណ